សួស្តីថ្ងៃនេះ ថ្ងៃ ទី3ខែ11ឆ្នាំ2019អញ្ចឹងបាទនេះគឺជាពោតដែលខ្ញុំបាន ដាំរយៈពេល1ខែជាងហើយបងប្អូនបន្ទាប់អំពីការពូនរងដាក់ជីដាក់ទឹកមកយើងឃើញ ថាការលូតលាស់របស់វាល្អលឿនលឿនណាស់បងប្អូនដើមខ្លោះខ្លោះល្អណាស់និយាយ ដំណាំដំណាំដែលយើង ប្រើជីធម្មជាតិក៏មិនចាញ់ជីគីមីដែរឃើញនេះបងប្អូនណាចឹងអាយុកាលនៃការលូតលាស់របស់វានេះទើបបានមួយខែទេបងប្អូនបាទឥឡូវយើងមើលមើលដើមរបស់វាឈូបងប្អូនណាណាអត់សូវមានអត់មានស្មៅទេដោយសារយើងធ្វើបានស្អាតល្អទឹកមុនខ្ញុំបានចេញវីដេអូអំពី បន្ទាប់អំពីដាក់ជីបានមួយអាទិត្យឃើញថាដើមនៅទៀតទៀតហើយតូចតូចឥឡូវនេះបងប្អូនមើលចិត្តលេខក្បាលខ្ញុំបាត់ហើយនេះលឿនមែនតែនសំខាន់ដំណាំ គឺការថែទាំការដាក់ជីសម្អាតស្មៅឲ្យបានស្អាតល្អហើយនឹងកម្ចាត់ទៅលើដង្កូវពោតនេះគឺមានដង្កូវស៊ីដែរប៉ុន្តែដោយសារតែយើង បានការពារការពារបងប្អូនណា 你讲的。